បាទសួស្តីពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះបង្ហាញអំពីការបញ្ចូលនៅបទភ្លេងឬបទចម្រៀងដែលយើងបានសេវទុកបាទនេះយកសញ្ញាបូកនឹងមកអូខេអញ្ចឹងយើងចុចមើលនេះអូខេយើងយកបានហើយហើយបាទអញ្ចឹងនេះយើងកាត់វាវាវែងពេកបាទអញ្ចឹងយើងចុចមកបាទអូខេអញ្ចឹងយើងមើលរបស់វា អូខេអញ្ចឹងរួចរាល់ហើយការកាត់របស់យើងអូខេអញ្ចឹងយើង save វាបាទអូខេបាទអញ្ចឹងការ save បានចប់សពគ្រប់អរគុណសារ៉េតកសិកម្មសូមស្វាគមន៍ បងប្អូនទាំងអស់ដែលទស្សនានៅវីដេអូនេះហើយជួយ Subscribe ម្នាក់មួយម្នាក់មួយផងបាទអរគុណជម្រាបលាបាយបាយ